ស្អីគេគាត់តែបញ្ចុកបងមនុស្សចាស់សោះបញ្ចុកដល់គ្នាពីរនាក់ដែរកូនសួរមកផែទៅមួយម៉ាក់ម៉ាក់ទៅមុនសិនហើយតិចទៀតបងកូនទៅកូននៅមើលយាយសិនថាមកកូនម៉ាក់ម៉ាក់ប្រញាប់ទៅណាម៉ាក់ស្លាមើលយាយផងណាស្លាយាយចាសាប់ជាមនុស្សម្នាក់ដែលគេស្អប់ខ្ពើម ប៉ុន្តែដើម្បីយាយខ្ញុំមកធ្វើឲ្យគេជុំងៀមទៀតនិយាយភាសាបរទៀតណាភាសាgì Sao gì? Ô, gì sợ vậy? លុចសម្ប្រាំខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវតូចធំ មានសិទ្ធយំតែកុំបោះបង់ក្រុមយ៉ាងណាខ្ញុំទៅតែដឹងថាលោកបលីគឺជាបងប្អូនរបស់អាសាបអញ្ចឹងមិនកាន់ជើងគ្នាណាហើយមកចោទខ្ញុំថាលួចគេឯណាម៉ែអញ្ចឹងអញ្ចឹងតា បានជាបងប្អូននេះចេះការពារគ្នាបានល្អណាវាមិនដែរបងប្អូនណាដែលមិនជួយគ្នានោះទេមែនទេកូនបាទម៉ែបាទមីងតារានិយាយឲ្យមានរបៀបរៀបរយបន្តិចបើសិនជាអ្នកទាំងពីរនិយាយខុសក៏អាចទទួលទោសបានដែរការងារនឹងមនុស្សសេចក្ដីខ្ញុំបែងចែកច្បាស់ណាស់បើប្អូនខ្ញុំធ្វើខុសខ្ញុំនឹងអនុវត្តតាមច្បាប់តែបើអ្នកទាំងពីរធ្វើខុសខ្ញុំក៏អនុវត្តតាមច្បាប់ដូចគ្នាខ្ញុំជឿទេមិនដែលបងប្អូនណាដែលមិនកាន់ជើងគ្នានោះ ណែលោកប៉ូលីសបើសិនជាខ្ញុំដឹងថាលោកប៉ូលីសនេះគឺជាបងរបស់អាតកែចៅនោះខ្ញុំមិនមកប្តឹងទីនេះទេមីងប៉ោតអាចនឹងមិននិយាយការពិតបានតែច្បាប់គង់តែរកឃើញហើយមីងនឹងទទួលទោសពីបទរារាំងរោគយុត្តិធម៌តែយ៉ាងណាក៏ខ្ញុំមិនជឿលើការសន្តានរបស់លោកប៉ូលីសដែរអារឿងលុយទិញម៉ូតូហ្នឹងលុយម៉ែរបស់ខ្ញុំយកទៅថៃមកតាលោកប៉ូលីសហើយលុយរបស់ពួកខ្ញុំខ្ញុំចង់ដាក់ឈ្មោះអ្នកណាក៏បានដែរលោកប៉ូលីស មែនហើយលោកប៉ូលីសលោកប៉ូលីសមានខុសតាងអីដែលលោកប៉ូលីសចោទថាកូនខ្ញុំនេះលួចលុយគេមកទិញម៉ូតូហាលោកប៉ូលីសអមីសុំទោសផងណាក្មួយកាលពីតូចគេរៀងខូចមែន តែឥឡូវនេះគេធំហើយគេដឹងហើយ ហើយគេខំរស់ស៊ីហើយឥឡូវនេះគេខំប្រឹងរកបានទិញម៉ូតូមួយ សម្រាប់រស់ស៊ីប្រឹងថែរស់ស៊ីមានបានគេនឹងណាក្មួយយ៉ាងម៉េចដែរមានអីបកស្រាយទៀតទេអ្នកទាំងពីរផ្ដោតចម្លើយខុសគ្នាណាហើយបើតាមការស៊ើបអង្កេតរបស់ខ្ញុំមីងពតមកពីស្រុកគេមិនមានលុយច្រើនប្រមាណទេចំណែកអតារាវិញ គ្រាន់តែជាកូនចៅរបស់សាបជាអ្នកទិញអេតចាយឲ្យសាបមែនអត់ហើយបើមិនវាមិនលោកលេងបើតាមការសាកសួរសាកសីម្នាក់ទៀតគឺម៉ារ៉ាឌីម៉ារ៉ាឌីបានប្រាប់ថាតារាមិនមានលុយច្រើនទេតារាតែតែខឹងសាបព្រោះតែសាបស្ដីឲ្យតារារាល់ថ្ងៃទើបមានចិត្តចង់ធ្វើបាបសាបចំណែកមីងប៉ោតមីងប៉ោតទៅតែមកពីស្រុកគេមិនបានប្រហែលថ្ងៃទេក៏មិនហ៊ានចេញក្រៅខ្លាចជួបអ្នកស្រុកមានលុយឯណា ទៅទិញម៉ូតូឲ្យតារា ចំណែកឯតារាមានបំណងចង់និយាយរឿងនេះប្រាប់ទៅម៉ារ៉ាឌីឲ្យម៉ារ៉ាឌីទៅប្រាប់សាបព្រោះដឹងថាសាបគេខឹងហើយសាបគេនឹងទៅរករឿងហើយមីងប៉តធ្វើពុតជាទុកម៉ូតូចោលទុកម៉ូតូជាមួយនឹងសោ ពេលដែលសាបទៅឃើញគេប្រកាសជាយកម៉ូតូនឹងព្រោះម៉ូតូនេះគឺជាលុយដែលតារាគេលួចយកមកមីងឆ្លៀតឱកាសនឹងមីងមកប្តឹងខ្ញុំឲ្យខ្ញុំទៅចាប់អូនខ្ញុំមែនទេម៉ែខ្ញុំអត់ខ្ញុំអត់ចង់ជាប់គុកទេម៉ែ ជួយខ្ញុំផងមកណាលោកលោកលោកប៉ូលីសុំសុំសុំលោកកុំចាប់កូនខ្ញុំអីណាបើលោកប៉ូលីចាប់ដាក់ទៅដាក់ទៅតែខ្ញុំម្នាក់បានហើយព្រោះខ្ញុំនេះជាអ្នកបញ្ជាកូនខ្ញុំណាលោកប៉ូលីសុំលោកកុំយកទោសពេកគេអីណាម៉ែតារាពេលនេះការប៉ັດបានបង្ហាញអស់ហើយ ម៉ែម៉ែខ្ញុំចង់ខ្ញុំមកចង់ជួបពុកគេម៉ែម៉ែចង់មកចាប់ខ្ញុំមែនតែចាប់ខ្ញុំអត់រត់ទេព្រោះថាខ្ញុំអត់ចង់ឲ្យបងខ្ញុំឈ្មោះប៉ូលីសបងចាប់មកសាបឲ្យបងសុំទោសណារឿងក្តីនោះគឺគឺចាប់តែខ្ញុំជាចោលមែនទេមិននិយាយច្រើនទេបងចាប់មកនេះបាយខ្នំមកមកណា អ្នកណាទៅចាប់មនុស្សដែលគ្មានកំហុសបានទៅរឿងក្តីនោះបងសើបដឹងហើយបងបានសួរចម្លើយម្ដាយរបស់តារាហើយអ្នកតារារួចហើយហើយក៏ដឹងពីមូលហេតុដែលគេធ្វើបាបឯងដែរប៉ុន្តែពេលនេះពួកគេព្រមសារភាពកំហុសហើយហើយក៏ដាក់ទោសឲ្យដែរប៉ុន្តែរឿងលុយរឿងលុយរបស់ឯងតារាគេចាយអស់ហើយប៉ុន្តែនៅសល់ម៉ូតូអញ្ចឹងមានតែលក់ម៉ូតូសងឯងវិញណាមិនក៏ឯងស្ដាប់ទៅអត់សុបាយចិត្តសោះអញ្ចឹងអើយបងអើយសុបាយមិនចំណុចអត់មិនចំណុចបង ណាអាយមានរឿងអីប្រាប់បងបានអត់បងដូចបងក៏ដឹងដែរណាដូចខ្ញុំខំសំប្រហែលឆ្នាំនេះឥឡូវសតតែម៉ូតូតម្លៃ4លានហ្នឹងសាបស្ដាប់បងហើយសម្រួលអារម្មណ៍រឿងលុយពួកយើងអាចរកបាននៅពេលក្រោយសំខាន់ពេលនេះឯងអត់មានបញ្ហាអីធ្វើម៉េចបើរឿងនឹងកើតឡើងអីហ្នឹងបើទោះជាឲ្យពួកគេសងក៏ពួកគេគ្មានលទ្ធភាពដែរឥឡូវចេះទៅពួកយើងប្រឹងរកសារជាថ្មីទៅហៅលុយដើម្បីទិញទាំងតាមការសន្យាទិញតែអាយវិញអើយសន្យាសន្យាសន្យាលុយខំសំថាទៅតែអាយនេះ ចង់ក្រោយប្រហែលប្រហែលផងហ្នឹងអាលិចតិចតើឥឡូវនេះឯងមិននៅម្នាក់ឯងណាឯងនៅមានបងវិញតាពួកយើងរកសារថ្មីយើងរួមដៃគ្នាប្រកាសជារកលុយទិញតែអាយបានហើយថាម៉េចបងចង់ដៃឡើងវិញ បងអាប្រាក់ខែ3ប្រហែលនេះគ្រប់ដែរអីផ្ទះឥឡូវហប់លៀនណាបងហើយណាមួយឥឡូវនេះខ្ញុំអារម្មណ៍ពីសុខភាពយាយផងសាបអូនឯងកុំគិតពីរឿងអវិជ្ជមានបានអត់បើយើងគិតថាធ្វើបានជឿច្បាស់ជាធ្វើបានហើយការដែលមិនចាប់ផ្ដើមសារជាថ្មីទើបជារឿងមិនល្អនិយាយចិត្តទៅ ពេលឯងប្រឹងរកលុយបើខ្វះខាតអីប្រាប់បងចាំបងជួយចេញពេលដែលយើងរកបានយើងរកវិធីຕົកຕົកនៅធនាគារបើកើតករណីសំរុំគ្នាទៅពេលដែលបានលុយពេលណាភ្លាមយើងទិញតែអាយណាអត់ទៅណាហើយមកទោះយ៉ាងណាខ្ញុំឃើញខំឡើងវិញដែរតាមមកទៅបែបនឹងជាបងល្អបងបងចាំមកជួយរៀបចំអាចាយលឹងឯងហ្នឹងសាបឲ្យបងនាំយាយតលេងនៅសម្បត្តិជុំគ្នា3នាក់ណាអឺបើអញ្ចឹងបងបលីជួយរៀបចំអាចាយឲ្យខ្ញុំ ព្រោះថាតែអាម៉ាឌីម្ដងហ្នឹងដាក់បាយវ៉ាហ្នឹងអត់មានលេចទុកទេវាបញ្ហាតោះាវា ខ្ញុំនេះពិតជាបារម្ភខ្លាំងណាស់ខ្ញុំក៏ចេះតែព្រួយចិត្តដែរម៉ែវាតែខ្ញុំមើលទៅកូនរបស់យើងរាប់អានអាសាបដោយសារតែក្មួយទឹកទេមើលទៅបើអញ្ចឹងពិតមែននេះយើងក៏មិនអាចកែប្រែអីបានដែរ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 ទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ទីងជីវិតប្រកបដោយភាពស្វាហាប់ស៊ីម៉ងអូរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពស្មានជីវិតរស់រវើងដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និង សម្បូរដោយជីវជាតិ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 កូនឯងនាំយាយទៅដល់ណាហ៎គឺអញ្ចេះទេពូខ្ញុំឃើញយាយគាត់វែងកាន់តែខ្លាំងចង់នាំយាយទៅលេងសមុទ្រឲ្យគាត់បានធូរចិត្តខ្លះណាពូណាមួយចង់ឲ្យគាត់មានការចងចាំឡើងវិញហើយក៏ចង់ឲ្យគាត់ចាំសាបដែរព្រោះថាបងសាបឥឡូវគេរួចផុតពីការចោទប្រកាន់ថាគេជាចោរហើយមែនហើយប៉ាម៉ាក់សាបឥឡូវគេកែប្រែច្រើនណាស់ណាខ្លាចជាមនុស្សល្អច្រើនហើយហើយថែមទាំងជាតកែទៀតដល់ ឆ្កែកតុយខ្វៀននៅកតុយខ្វៀនហ្នឹងម៉ែបងទឹកនាំយាយចូលក្នុងសិនណាខ្ញុំមានអារម្មណ៍ថាបរិយាកាសនៅនឹងអត់សូវល្អទេខែងលូននៅតិចទៀតនាំឲ្យយាយខូចអារម្មណ៍តោះសាណែឯងទៅណាដែរសាបានឯងម៉ាក់សាឥឡូវគេកែប្រែច្រើនណាស់គេមិនដូចពីក្មេងទៀតទេអញ្ចឹងរឿងចាស់ចាស់អីប៉ាម៉ាក់គួរតែបំភ្លេចចោលឲ្យអស់ហើយណែកូនណា កូនឯងគួរស្ដាប់ម៉ាក់កូនឯងខ្លាយម៉ាក់កូនណាមាត់អាក្រក់មែនតែចិត្តអត់អាក្រក់ទេសម្រាប់កូនហើយរឿងខ្លះរាប់អានមនុស្សគួរតែមើលអតីតកាលគេខ្លះផងបើអតីតកាលគេអត់ល្អទេប៉ាម៉ាក់ទទួលយកបានទេបានហើយកូនឯងនាំយាយដើរលេងឆ្ងាយហើយឆាប់ចូលទៅក្នុងហើយអាសាប់ឯងឆាប់ទៅយកម៉ូតូឯងហើយទៅតែឯងចាយឯងវិញ ព្រោះអីល្ងាចហើយអញខ្លាចតែនៅទីទៀនមានរឿងខាំគ្នាដូចឆ្កែដូចឆ្មាអញពិបាកដោះស្រាយណាតោះសាមជន់ទៅវិញហើយគិតទៅកូនសួររបស់យើងនេះកម្មជើងអាពីរអ្នកហ្នឹងណាតាំងពីតូចរហូតដល់ធំ ទេផ្ទះនេះធំអត់បើវិញបើមានលុយវិញធ្វើផ្ទះប៉ុណ្ណឹងនៅបីអ្នកចៅមួយយាយអែហ្មងហើយតែឥឡូវនេះអត់មានលុយទេមិនតន់គិតទេតែទីងបរយាយវិញ តិចណាយាយណាថ្ងៃនេះខ្ញុំនាំយាយមកខាងក្រៅឲ្យអារម្មណ៍ស្រស់ស្រាយតិចតិចណាយាយថ្ងៃនេះបងទឹកគាត់រវល់អញ្ចឹងក៏អត់បាននៅមើលយាយទេចាំខ្ញុំអ្នកមើលយាយណាឃើញអត់ ទោះបីជាយាយអត់មានបងទឹកនៅមើលថែប៉ុន្តែឥឡូវចាំងសាបរបស់យាយមកលេងយាយឯណាសាបយាយយាយអឺចៃទិញបបរអីយាយនេះសួរខ្ញុំផងទីបានអត់ខ្ញុំចង់ឲ្យសួរយកបបរដាក់ចានហើយយកស្ព្រាផងណាខ្ញុំចង់ផ្ចុកយាយអញ្ចឹងសាមគ្រាយាយយាយចាំយកទៅដាក់ឲ្យបាទ យាយខ្ញុំគឺចៅសាបណាចៅសាបដែលយាយកំពុងទៅរងចាំនៅពេលនេះចៅសាបនៅមុខយាយយាយយាយទៅជាបែបនេះកំហុសទាំងអស់គឺមកពីចៅមកពីចៅម្នាក់គាត់បងមែនហើយចាំខ្ញុំអ្នកបញ្ចុកយាយក៏បានដែរដើម្បីកុំឲ្យសាបបែកអឺអត់ទេណាតើខ្ញុំបញ្ចុកយាយវិញណាព្រោះថាខ្ញុំខានបញ្ចុកយាយយូរឆ្នាំហើយអញ្ចឹងក៏បានដែរ ជាភាសាយាយភាសាតិចណាយាយឆ្ងាញ់អត់យាយបបរនឹងបងទឹកទិញឲ្យយាយភាសារាល់ថ្ងៃហ៎ប៉ុន្តែថ្ងៃនេះចាសាំអ្នកទិញឲ្យយាយម្ដងណាភាសាយាយអូ ូនទៅកូននៅមើលយាយសិនតាមមកកូនម៉ាក់ម៉ាក់ប្រញាប់ទៅណាម៉ាក់ស្លាមើលយាយកូននៅស្លាយាយចៅសាបជាមនុស្សម្នាក់ដែលគេស្អប់ខ្ពើមប៉ុន្តែដើម្បីយាយខ្ញុំមកធ្វើឲ្យគេជុំមកងៀមទៀតយាយភាសាបរទៀតណា xã gì xã gì ô gì sợ vậy <laughs> កូនសួនក្មួយទឹកឯងកុំអីយើងនេះក៏មិនចង់ឃើញអាស្វាឯងនៅលើដីរបស់យើងដែរខ្ញុំក៏គិតដូចម៉ែវាឯងដែរណែពូមិញនិយាយហ្នឹងចង់និយាយពីអីអើប្តីប្រពន្ធរបស់យើងនិយាយតែអញ្ចឹងយើងចង់និយាយអីក៏ដោយមិនចង់និយាយអីក៏ដោយវាជារឿងរបស់យើងវាពាក់ព័ន្ធអីជាមួយឯងដែរយ៉ានេះរត់ចោលយាយរាប់សិបឆ្នាំអត់គិតមើលយាយទេហើយនៅមានមុខវែកញែកសម្ដីពូអានទៀតណា សុំម្សាមកនេះ3 15ឆ្នាំហើយនៅថេរដែរចរិតកដោសោះឡែកមួយអូយឯងឯងហើយឌឺអានេះឌឺមែនអានេះសាប់ទៅវិញសិនទៅកុំឲ្យមានរឿងតោះបើអញ្ចឹងសួរមួយយីផងណាជីវិតហើយសច្ចៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត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 ជីវិតនៅឌឺទេអាឌឺនេះអានេះឌឺតាំងពីទូចដល់ប៉ុណ្ណេះអត់អត់កាយច្រឹកម៉ែអានេះយាយខ្ញុំលីយាយណាសួរមួយយាយផង ម៉ាក់ប៉ាអញ្ចឹងកូននាំយាយទៅសម្រាប់សិនណាហើយយាយតើតិចតិចណាយាយណាមើលទៅកុំសួរនេះដូចជាត្រូវដងត្រូវផ្លែជាមួយអាសាដល់ហើយតាវាកាលមុនដូចមិនសូវប្រមាណទេឥឡូវមិនដឹងត្រូវឆ្នាំស្អីទេដឹងហើយថាអាសានោះវាមិនសូវល្អទេតាមទីទៀតវាចូលកន្លងដើមវាទៀតលើអានេះជ្រឹកអានេះពីលតាំងពីក្មេងធំឡើងទៅវាកាយអត់កាយទៀត Hmm. Này con Con ai cả đăng đây Tha ba ở chỗ chất viên tăng bị đá mày Tha năng viên bị sai mà lò Hay chẳng là ba chỗ chất viên mày Con xu à Bà con nè Nơi ta ao viên chênh châu chênh châu Tê chênh bát nè វវថ្ងៃណាមួយណាវាមានដៃមានជើងវាចេះលួចឬក៏យករបស់អ្នកណាត្រូវប៉ូលីសមកអូសកដល់ផ្ទះយើងនោះយើងមិនសើដោយសារវាហើយទេអីកូន ម៉ាក់ប៉ារឿងកន្លងហួសយូរអីតើប៉ាម៉ាក់នៅគិតអីទៀតហើយណាមួយសាបគេបានបង្ហាញឲ្យថាគេមិនមែនជាមនុស្សដែលមានដៃមានជើងអីដូចកាលពីមុនទេគេមានមុខរបរត្រឹមត្រូវរបស់គេទោះតូចតាចមិនក្តៅក៏មានតម្លៃដែរហើយណាមួយគេមកផ្ទះយើងគេចង់ជួបយាយគេតើម៉ាក់ប៉ាគួរតែបើកចិត្តឲ្យគេធ្វើជាចៅកតញ្ញូខ្លះបានអត់កូនសុំវហ្មងណាកូនសួរនេះកូនដូចជាកាន់ជើងអាសាពេកហើយទេអីកូនក៏ដឹងដែរថាប៉ាម៉ាក់នេះមិនចូលចិត្តមិនពេញចិត្តវាទេ បើថាវានេះមកអោតឈ្ងោកមើលយាយវាណាម៉ាក់នេះក៏មិនថៃដែរតែម៉ាក់មិនសប្បាយចិត្តពេលដែលវានេះនៅជាមួយឯងបើសិនជាអាចណាកូនគួរតែនៅឲ្យឆ្ងាយពីវាឲ្យប៉ាម៉ាក់នេះសប្បាយចិត្តតិចបានអត់មិនចឹងប៉ាម៉ាក់កូនណាកូនឯងមិនបាច់ឆ្ងល់ច្រើនទេដឹងត្រឹមតែថាប៉ាម៉ាក់អត់ចូលចិត្តវាទៅបានហើយ មកអស់កាយហើយបាទទៅហើយកូនមកមកវាបងទឹកបងមកយូរអាបងមកយូរដែរល្មមស្ដាប់រឿងបានគ្រប់យ៉ាង បងកុំទៅគិតសំដីម៉ាក់ប៉ាខ្ញុំឯណាគាត់តែអញ្ចឹងឯងតែដល់ពេលមានរឿងគាត់នៅចិត្តទន់ដដែលហ្នឹងអត់អីបងយល់ហើយបងយល់ក្នុងរឿងហ្នឹងហើយបងក៏យល់ពីចិត្តពូមីងដែរចាប់ពីថ្ងៃហ្នឹងទៅបងនឹងប្រាប់ស្រាប់កុំឲ្យសិនមកកន្លែងហ្នឹងតែបងត្រូវតែពឹងសួរហើយសួរចាំជួយជូននិយាយទៅលេងសាផងពេលដែលបងលវពីការងារតែបើសិនជាធ្វើអញ្ចឹងសាបគេមិនអន់ចិត្តទេបងអត់អីបងអាចនិយាយសាបបាន ចឹងក៏បានដែរគ្រាន់ជូនយាយទៅមានអីពិបាកចាំខ្ញុំជូនទៅអញ្ចឹងសម្រាប់ថាអញ្ចឹងណាសួរទៅសម្រាប់ចុះចាំខ្ញុំទៅមុននេះណាអាចង់ផ្លៃប៉ុណ្ណាក៏ដោយអាតែម្ដងនាងវែខ្ទេច នឹងគីឡូជាអេតចាយកុំចង់ហក់ជាមួយនឹងពេទ្យអេតចាយអូពេទ្យអេតចាយពូកែមលេះទេបើរូងមាសមេ បានបងសំណាងណាថ្លៃបងនឹងថ្នាក់ធ្នមលួងលោមពីសីមិនអោយចរណៃអូនទោះអូយាយអឺសួរថ្ងៃហ្នឹងសួរនាំយីមកដល់ផ្ទះហ្មងណោះខ្ញុំថាឲ្យទៅតា ថ្ងៃនេះខ្ញុំទៅនេណាមួយបងទឹកគាត់ពឹងផង បងទឹកអត់មានប្រាប់ទេហ៎ប្រាប់តាអឺឥឡូវចឹងណាចាំខ្ញុំយកអីឲ្យយាយអង្គុយប៉ុន្តែផ្ទះខ្ញុំជួយចាយអត់មានអីទេសួរឈរបានអត់បានតាចាំផ្លែណានិយាយជួយសិនណាយាយនិយាយថោះឡំថោះឡំឥឡូវសាបនៅមើលយាយឯងចាំខ្ញុំយកផ្លែឈើទៅដាក់ចានអូសួរបាច់ទៅណា ចាំខ្ញុំយកទៅវិញអឺព្រោះថាផ្ទះខ្ញុំមិនឃើញទេខ្លាចប្រឡាក់ដៃបាក់ជើងសួរមកខ្ញុំមកខ្ញុំថាយាយចង់នៅមួយសាបច្រើនជាងអញ្ចឹងចាំខ្ញុំយកទៅដាក់វិញណាមកខ្ញុំវិញយាយអត់អីទេសាបព្រោះយាយគាត់ទៅប្រសាបាយហើយដែរនឹង យាយអានេះជាតែបសាបណាសាបឥឡូវខ្លាចជាតកាយហើយមានបុគ្គលិកម្នាក់ទៀតហ៎ប៉ុន្តែថ្ងៃអនាគតចៅសាបរបស់យាយនឹងមានបុគ្គលិកកាន់តែច្រើនមិនតែម្នាក់ឯងយាយឃើញអត់ចៅសាបរបស់យាយប្រកែន ដែរប៉ាវាហើយថៃទៀតហើយម៉ែវាគិតគិតទៅខ្ញុំនេះពិតជាខឹងដល់ហើយយកមិនយកនេះហាត់អីក៏វាមិនទេប្រាប់យើងមួយម៉ាត់នេះអាវ៉ាន់របស់យើងណានេះនេះត្រូវសសច្រើនណាស់ណាសរាប់រយគីឡូទៀតណាប៉ាវាអាមនុស្សល្បិចបោកប្រាស់គេច្រើនអញ្ចឹងណាវាមិនខឲ្យវាចោលទេម៉ែវាប៉ាឯងនិយាយដល់ចោលនេះជំរិតរិតក្តៅចិត្ត កូនសួរកូនសួររបស់យើងនេះហេតុអីហេតុអីក៏មិនយល់ចិត្តយើងអីមិនតិចសោះអញ្ចឹងនេះណានាំយាយយ៉ាតណាទៅលេខអាចោសាបនោះទៀតហើយខ្ញុំក៏ដឹងដែរតែមិនដឹងធ្វើម៉េចបើកូនវាធំហើយហើយណាមួយវាធ្វើដល់គ្រូបរៀនទៀតបើយើងនិយាយបន្ទោវាច្រើនទៅនាំវាថាយើងនឹងមើងងាយការសម្រាប់ចិត្តរបស់វា តែខ្ញុំក៏បារម្ភដែរម៉ែវាពួកខ្ញុំអត់ទួចិត្តអាសាតនឹងអីមិនបន្តិចសោះហ្មង ត្រូវហើយប៉ាវានេះខ្ញុំខ្ញុំពិតជាបារម្ភខ្លាំងណាស់បារម្ភខ្លាំងថាកូនសួររបស់យើងនេះទៅទៅស្រឡាញ់អាសាបស្អីគេនោះជាយថាហេតុព្រោះថាការស្រឡាញ់ណាវាមើលមិនឃើញទេ ហើយម្យ៉ាងអាទឹកណាដូចជាបណ្ដោយកូនសួរនឹងអាសាបដល់ហើយព្រោះថាຕົកចិត្តប្អូនវានឹងណាអើយណាហើយបណ្ដោយវាខ្លះទៅ កូនយើងណាងាយទៅស្រឡាញ់អាសាបងាយងាយយោវាគ្រាន់តែធ្វើល្អបើមិនធ្វើល្អទេអាទឹកវាអត់សុបាយចិត្ត បើសិនជាពូវាមានស្នេហាមែនក៏ខ្ញុំអត់ព្រមដែរម៉ែវាអូខ្ញុំរត់តែមិនព្រមទៀតខ្ញុំមិនព្រមដាច់ខាតតែម្ដងរឿងអីខ្ញុំត្រូវឲ្យកូនសួររបស់យើងនេះទៅស្រឡាញ់អាចោលហើយនឹងអារើសអត់ចាយនឹងនោះគិតគិតឲ្យក្តៅចិត្តខ្លាំងណាស់ហើយមកផ្ទះសិន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 ទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់ពីងជីវិតប្រកបដោយភាពស្វាហាប់ស៊ីម៉ងអូតរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពស្មានជីវិតរស់រវើងដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិ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 Ờ, mà đi mày Mê Mê កើតអីនឹងបានជាអង្គុយមើលមេឃមើលផ្កាយតែម្នាក់ឯងចឹងមកប្រខានមើលផ្កាយយឺពេកហ្នឹងទៅអង្គុយមើលវាលេងថ្ងៃនេះដូចជា ចម្លែកជាងរដងមេព្រោះថារដងមេអត់ដែរធ្វើអញ្ចឹងផងហ្នឹងអូយណែបើឆ្ងល់ច្រើនពេកទេអើចូលមកដល់ចឹងហើយយើងស៊ូវិញមើលឯងដែរមានស្នេហាអត់ ហើយដែលមានលុយសាញ់គ្នាអាយ៉ាសង្ស័យតែមេនេះមានស្នេហាមកបានជាសួរខ្ញុំអញ្ចឹងនេះកញ្ញោឥឡូវហើយណាសួរអីហ្នឹងទៅប្រយ័ត្នយើងលាអាយនៅមួយយើងបាទមេមេសួរមកនេះពិតជាត្រូវមែនហើយធម្មជាអ្នករើចាយដូចជាយើងនេះគ្មានតែគេមកស្រឡាញ់យើងទេតែបើសិនជាតាណៈដូចជាមេ ជាថាកែអីចៃនេះ អាចនឹងមានគេស្រឡាញ់មេជាច្រើនជាងខ្ញុំខ្ញុំហងៃខ្ញុំក៏ចង់មានស្នេហាដែរតែធ្វើមិនយើងត្រឹមជាកូនអ្នកក្រ ត្រឹមជាអ្នករើអាចារ្យម្នាក់មានលទ្ធភាពណាទៅស្រឡាញ់គេអញ្ចឹងបានខ្ញុំមិនចង់មានស្នេហាដល់ឥឡូវព្រោះថាខ្លាចឈឺចាប់ណាមេម៉ាឌីចុះស្នេហាគឺមានក្រដែរអ្ហ៎ ស្នេហាគេអត់គិតមានក្រអីមេបើសិនជាម៉ែឪមិនពេញចិត្តហើយទោះជាស្រឡាញ់គ្នាប៉ុណ្ណាក៏ដោយក៏មិនបានជួបគ្នាក៏មិនបានស្រឡាញ់គ្នាដែរម៉ាឌីមើលតែឯងដូចជាដឹងវាស្នេហាខ្លាំងមែនបាទមេដោយសារតែថ្ងៃមិញនេះខ្ញុំបានដើររើអាចារ្យនៅខាងចុងស្រុកចុងភូមិនេះក៏បានលឺអ្នកភូមិគេនិយាយថា ស្នេហាធ្វើឲ្យជឿឆាប់ស្នេហាបាញ់ចៃពីឋានៈនេះឋានៈនោះចេះចោះចេះចោះចឹងទៅធ្វើឲ្យខ្ញុំបានយល់ពីស្នេហាច្រើនហើយបើសិនជាយើងក្រហើយយើងមិនអាចទៅស្រឡាញ់ខ្លួនគេដែលមានបានទេទោះជាស្រឡាញ់គ្នាហើយក៏មិនអាចជួយគ្នាបានដែរហើយពួកយើងនេះត្រឹមជាអ្នករើសអេចៃម្នាក់ដែលនៅផ្ទះដែលគេបោះបង់ចោលជាអនាធិបតីនេះគ្មានស្រីណា ដែលគេយកភ្នែកមើលយើងទេអញ្ចឹងណាបានដល់រងថ្ងៃនេះ ខ្ញុំមិនចង់មានស្នេហាព្រោះតែវាខ្លាចឈឺចាប់ណាយាយផ្សារបង ផ្សារបងសម្រានហ្មងយាយយាយយាយប្រហែលជាងួយខ្លាំងហើយបានតែថ្នាក់ភាសាបបបដាលសម្រាប់បដាលអញ្ចឹងអត់អីទេអញ្ចឹងសាប់នឹងអង្គុយលេងជាមួយសួរចោះបងនាំយាយទៅសម្រាប់ណាបាទបងយាយបងតើបាទបង សាបសាបចេះអានអក្សរអត់អូខ្ញុំចេះដែរតាចេះអាខ្លះព្រោះថា កាលនៅពីក្មេងពេលរឿអេចាយខ្ញុំឃើញកណ្ដាលតាមផ្លូវអញ្ចឹងហើយយកមករៀនអានអញ្ចឹងទៅចេះបានតិចជួយខ្លួនឯងចង់រៀនដែរសោះថាឯងឯណាតែចាត់ទុកថាសាមនឹងឆ្លាតហើយដែលរៀនក្រៅសាលាហើយចេះអានតិចតិចហ្នឹងហ៎ខ្ញុំមានអត់ណាឥឡូវខ្ញុំមានសភៅឲ្យណែយកទៅមើលខែងលោបានយល់ខ្លះហើយបើមើលឲ្យកន្លែងណាអត់យល់អាចសួរខ្ញុំបានណា សួរម្នាក់នេះចាំឆ្លើយរហូតអូមកឃើញហើយបើល្ងាចហ្នឹងឲ្យបងទឹកទៅចំមហូបទៅពួកយើងតែ3នាក់ស្រីសមុទ្រមិនដែរមានអីល្អតាអឺចឹងសម្រាប់តាមហ្នឹងឯណា គេអើយរំលងដំឡៃខ្ញុំគេអើយចាប់ទុកខ្ញុំគ្មានដំឡៃគេអើយមិនឃើញខ្ញុំស្រមៃតែខ្ញុំមិនលែងដៃចោលខ្លួនឯងខ្លួនខ្ញុំ ដូចជាគ្រាប់សាញ់ខ្លួនខ្ញុំមិនខ្លាចរលកដាញ់គ្រាប់សាញ់ដែលមិនអាចរួបតែអាចទប់រលកសន្ធប់ទូរលកតាមជុំគុំរៀមប្រានខ្ញុំគឺជាគ្រាប់សាញ់ ខ្លាចរលោកបោកខ្លាំងយ៉ាងណាខ្ញុំក៏ជាក្របសាច់គ្មានទុកខាទឹកមានស្នាមជាប់នៅថ្ងៃហ្នឹងខ្ញុំគិតថាចង់ដេកចាផែមិនមកឲ្យជូនសួរផ្ទះទៅខ្ញុំចង់ដេកទីអត់ចាយវិញសាប់ចុះអាចទៅយកម៉ូតូនៅផែ បាត់អីជិះទៅវិញមែនតាចាំបាយបាយភ្លើគ្នាកន្លែងហ្នឹងទៅអីហើយសាប់អត់ទៅមើលយាយខៃលោយាយភ្នាក់ដឹងខ្លួនមករោសាបណា អូអីទេព្រោះថាមានមុខទឹកមើលហ្នឹងហើយណាមកអត់ចង់ទៅផ្ទះខែទេតែជួយប៉ាម៉ាក់បោះស៊ូនេះដូចឆ្មាឃើញឆ្កែអញ្ចឹងខ្ញុំអត់ចង់ប្រកែកឈ្លោះមកពួកគាត់ទេអឺទៅក៏ទៅអញ្ចឹងប្រយ័ត្នប្រយែងខ្លួនផងមានអីខំមកបងលឿនហ្នឹងហើយបងអញ្ចឹងណាបើសិនជាយាយភាក់ឡើងមកមានការចង់ចាញ់ឡើងវិញណាដាក់ទៅខ្ញុំផងទៅមុនណាអញ្ចឹងអេម៉ៃបាយបាយខ្ញុំដូចគ្របសាច់តាប់ប្រយ័ត្នប្រយែងផង ខ្លាចរលោកមកខ្លាំងយ៉ាងណាសួរសួរមិនអីមកអូយលមួកកពើលមួកកពើអូយសួរមកអូយមកតិចតិចជើមិនអីបានធូនណាមាននៅយ៉ាងអូអូដូចស្ពឹកស្ពឹកមិនទេចឹងចាំបងច្បាយខ្លាំងមកវាឆាប់ជាម៉ែនេះមើលខ្ញុំអានធូនតិចទេសាក់ហោកមក អូអូយអីចាំខំសែនទៀតបាយខោហើយចាំបងអៀវហ្មងមកបងបាយប៉ះជើងឈឺតដែរណាចុះឡើយធ្វើម៉េចចាំមានតែបង3បាយ3រួចដែរហ៎ ធៀបខ្លួនហើយផងចង់ឌឺបងមែនដឹងអត់តំបន់របស់ខ្លាចជានគរបាលបងទៅហាត់កាយសមតិច្រើនណាស់គ្រាន់តែសួរមានប្រពន្ធអាចចៃនឹងគឺឯងថាបង3មួយមែនឌឺតែតែខ្លាចបងធ្ងន់សួរភ័យឯមែនអត់សំបីតែតងន់សួរក៏បងចាំដែរបងចាំថាការពួកយើងនៅពីក្មេងដើរទៅហរយាយគឺបងអៀវសួរ ហើយត្រឡប់មកវិញបងបានអៀវយាយទៀតសួរចាំអត់អត់ចាំចាំ ខ្ញុំនិយាយហី3ក3បងទៅលេងដែរតាសាក្រោយខ្ញុំនិយាយឌឺបងហ៎ ប៉ុនចង់រៀបការឯងខាងប្រុសគេពិមានគេមានមុខរបរប្រចាំតកោស្រាប់តែម៉ាក់ត្រូវដឹងថាមនុស្សស្រីយើងមានសុភមង្គលមិនអាស្រ័យលើថារៀបការឲ្យដេកលើលុយទៅមានសុភមង្គលណាម៉ាក់សួរមានរឿងអីហើយនេះម៉ែកូនគេមានរឿងអីគេថ្ងៃហ្នឹងគឺរឿងកូនរបស់ឯងមិនព្រមយកប្តីហ្នឹងណាខ្ញុំថាគួរតែស្ដាប់តាមការសម្រេចចិត្តរបស់សួរទៅព្រោះបើតាមច្បាប់សួរគេមានសិទ្ធិយើងវាសិទ្ធិបំពេញគេទេម៉ាក់ទៅរករឿងអីស្អាតទៀតហើយម៉ាក់ខឹងកូនរករឿងទៅកូនបានហើយកុំទៅពាក់ព័ន្ធដល់សាមកូនសួរកូនមើលមិនដឹង តែប៉ានឹងម៉ាក់នេះណាមើលដឹងថាវានេះចាប់អារម្មណ៍កូនវាស្រឡាញ់កូនវាចង់ញ៉ែកូនយាយយាយយាយណាណាយាយយាយឬឬមួយក៏អត់ទៅលេងហេយើងខ្ញុំពីកាយពុំមានតែពីរនេះចង់អស់ប្រហែលនេះមែនទេខ្លាចក្រហ៎ខ្លាចក្រមែនសាប់កុំនិយាយហួសហេតុពេកវាគ្រាន់តែជាឧបទ្វេហេតុទេពូមីងមើលថាយាយហើយតាប៉ុន្តែគាត់តែគាត់ភ្លេចមួយផ្លែអើយអាយក៏ពិបាកចិត្តអីយ៉ាងណា យាយគាត់បានជួយសង្គ្រោះជីវិតហើយតាអើយបងណែមានជីវិតណាបណ្ដៃពិការហើយណាមួយយីវិញទៀតនេះខ្ញុំមិនហ៊ានថាទេបង លួចសម្ប្រាំខ្លួនឯងថាត្រូវរឹងមាំក្រុមរឿងរ៉ាវតូចធំ មានសិទ្ធយំ